សុំប្រពន្ធទៅខារ៉ាអូខេម្ដងតែតែកូវីដមកតែបានដើរលេងយូរតែនេះមិត្តភក្តិណោណោគេទៅតាំងអាខ្លាចសេរអត់មានរង្វាន់ដល់ហ្នឹងសុំលុយប្រពន្ធចូលខារ៉ាអូខេបានទេបានទេមានមេអាខេខេចិត្តបើកហើយណាអាណិតស្រីស្រីដែលនៅកំព្រី សុំអត់ដឹងត្រង់ទេត្រង់ណាបាត់ទៅសុំទៅលេងក្រៅខេម្ដងហើយតែម្ដងទេអូនណោះមិត្តភក្តិគេដាក់អីអាក្លាសេនោះអត់គាត់អូនជាក់ដល់មកសុំលុយប្រពន្ធតែខេខេម្ដងបានទេបានទេនោះល្អបងសុំតែម្ដង បានបែបនោះក៏ឲ្យអានឹកនឹក វ័យប្រគុណចូលខេខេម្ដងណា